ចាជាបឋមខ្ញុំកណាសូមនមស្ការក្រថ្លៃគុំជិបគុំជិបគុណចាស់ធិរានធិរៈគ្រប់ព្រះអង្គសូមមានពលលោកលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបត្ថម្ភកម្មជាក្រមបរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រថ្ងៃសុក្រឯថ្ងៃថ្ងៃសៅរ៍ថ្ងៃសៅរ៍ថ្ងៃសៅរ៍9កើតខែបោះ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី31ឆ្នាំ2020ចូលដាច់22ចូលដល់ពេលកដាទៀតហ្នឹងយើងម៉ោង12ចូលដល់ឆ្នាំ2023ហើយអញ្ចឹងយើងសូមថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំកណ្ដាលអាត្មាភាពនិងបတ်វគ្គបញ្ចប់ឆ្នាំ2023 22ចូល23យើងនឹងជូនពរឲ្យ ប្រិយមិត្តទាំងអស់ក្នុងឆ្នាំថ្មីអឺយើងនឹងបុកសរុបការងារ ខ្លះខ្លះយើងបុកនិយាយរឿងដើមខ្លះខ្លះដើម្បីចូលមកដល់កម្មវិធីរបស់យើងអឺកម្មវិធីរបស់យើងតែងតែធ្វើរឿងដើមមិនមែននិយាយដើមនេះនិយាយដើមអឺថ្ងៃនេះគឺជាថ្ងៃបញ្ចប់ ឆ្នាំចុងឆ្នាំចុងក្រោយហើយ ដូច្នេះគុណចាស់មានអីជូនពរឬក៏បូកសរុបពីដើមទីមកមានព្រះអង្គគ្រូមានមុនមុនបាទនមស្ការប្រតនត្រ័យនមស្ការព្រះអង្គគ្រូនមស្ការគុណចាស់គ្រប់ព្រះអង្គហើយសម្ដែងការជូនពរញោមញាតចំបានពរញោមញាតទាំងអស់ប្រជាពុទ្ធបរិស័ទជំនាញសកលលោកហើយជាពិសេសញ៉ៅញ៉ៅជូននៅអឺ ការជូនពរចូលរួមអបអរសាទរជាមួយនឹងញោមញាតដែល បញ្ចប់មួយ ឆ្នាំ ការងារមួយឆ្នាំទាំងកិច្ចការងារសកម្មភាព សង្គមសកម្មភាព ដើម្បីក្រុមគ្រួសារសកម្មភាពដើម្បីប្រទេសជាតិគឺថាសស្រាក់សស្រាំហើយនឹងមានពេលខ្លះជួបឧបសគ្គក៏ដោយសូមអោយមេត្តាបន្តនៅសេចក្តីព្យាយាមនឹងទៀត ណាក្នុងកិច្ចការចិញ្ចឹមជីវិតជាទូទៅ គឺថាយើងយល់បានម្នាក់ម្នាក់ក៏សិតតែដឹងថាការងារអ្វីក៏ដោយនៅក្នុងឆាកជីវិតយើងនឹងជួបឧបសគ្គគ្រប់ពេលវេលាទាំងប្រចាំថ្ងៃទាំងឧបសគ្គក្នុង ទាំងឧបសគ្គក្រៅអីហ្នឹងប៉ុន្តែយើងខំប្រឹង នៅបន្តនៅសេចក្តីអត់ធ្មត់ហៅថាខន្តីដើម្បីតស៊ូជំនះនៅរាល់ការលំបាកនានាសូម្បីតែ ការលំបាកបន្តិចបន្តួចនឹងក៏ដោយគឺថាខំប្រឹងពុះពៀបញ្ចូលសាច់រឿងនឹងឲ្យទៅជារឿងមួយហៅថាមានខ្លឹមសារមានអត្ថន័យនៅក្នុងជីវិតយើងតែម្ដងណារហូតទៅដល់បទពិសោធន៍នឹងកើតឡើងពេញខ្លួន គឺគឺយើងបានចូលរួមជាមួយនឹងសង្គមវិស័យបច្ចុប្បន្ននេះបង គ្រូបច្ចុប្បន្ននេះគឺថាមានអឺបែបទំនើបសម្បំណា សូម្បីខ្ញុំកណាផ្ទាល់មានការភ្ញាក់ផ្អើលមែនទេភ្ញាក់ផ្អើលដឹងថាមាន ការផ្លែករីចម្រើនអញ្ចឹងប៉ុន្តែដល់តែពេលយើង ចេះតែពិនិត្យមើលចូលរួមរាល់ថ្ងៃរាល់ការងារហ្នឹងគឺថាការសិក្សាមានរាល់ថ្ងៃអញ្ចឹងបទពិសោធន៍មានធ្វើឲ្យយើង ទទួលបាននៅរឿងរ៉ាវផ្សេងផ្សេងហ្នឹងច្រើនបាទនឹងបឋមបឋមសូមអបអរសាទរឆ្នាំថ្មីហើយថ្ងៃនេះថ្ងៃបញ្ចប់ ក្នុងមួយឆ្នាំព្រះអង្គគ្រូក៏គួរកប់បីលើកឡើងវិញនៅការងារព្រះអង្គគ្រូនៅខំប្រឹងខ្ញុំកណាសូមសរសើរសូមសរសើរហើយការអត់ធ្មត់ការតស៊ូមួយ វិញទៀតការសាងសង់ក៏បាន ចាប់ផ្ដើមឃើញថាដំណើរការទោះបីលំបាកចង្អៀតចង្អល់យ៉ាងម៉េចហ្នឹងក៏ពុះពៀចេះតែខំប្រឹងតស៊ូដល់តែថ្ងៃណាមួយថាជោគជ័យនឹងបានមកដល់សំដូចពាក្យថា មិនទម្លាក់ចុះនៅសក្តីព្យាយាមបាទអឺមុនចាយើងពីការងារដែលយើងធ្វើមួយឆ្នាំកន្លងទៅហើយយើងចានិយាយទៅយើងធ្វើចាប់ដើម ការផ្សព្វផ្សាយរបស់យើងនឹងតាំងពីឆ្នាំ2019ណា19 19មកដល់ពេលនេះយើងចូល ឆ្នាំ2022វា3ឆ្នាំហើយបងណា3ឆ្នាំពេញហើយយើងផ្អាកមករយៈក៏ត្រង់ចំណុចលេងកើតកូវីដច្រើននោះយើងបាត់ខ្លះខ្លះប៉ុន្តែយើងមកឆ្នាំ2021 យើងធ្វើបានខ្លះអត់ខ្លះហើយក៏ធ្វើនឹងវាពាក់ព័ន្ធទៅក្នុងឆ្នាំ2022ហ្នឹងយើងធ្វើពេញហ្មងគណាពេលពេញក្នុងកិច្ចការងារដែលយើងផ្សព្វផ្សាយហ្នឹងអឺគាត់ចាស់មានការចាប់អារម្មណ៍ឬក៏ឃើញលទ្ធផលយ៉ាងណាដែរពេលដែលយើងផ្សាយទៅឃើញយុវជននិងប្រជាពលរដ្ឋខ្មែរក្រមរបស់យើងនេះមាន ការចាប់អារម្មណ៍ឬក៏គិតគូររឿងជាតិនឹងច្រើនដែរយ៉ាងណាដែរយើងខ្ញុំគណៈ តាំងពីដំបូងដំបូងនិយាយទៅយើងចាប់ផ្ដើមប្រហែលជាក្នុងលបាក់ខែ11 2018ណាចឹងណាណានឹងចាប់ផ្ដើមតិចតិចទាំងការប្រជុំការអីគ្នាដើម្បីនឹងដើម្បីនឹងបង្កើត establish នេះ establish ប្រព័ន្ធផ្សព្វផ្សាយនឹងមានឈ្មោះមានអីណាមានសិទ្ធិសំណាងលោកកឹមបញ្ញាកម្មផល គាត់ថាលោកលីតាំងលកនោះណាលោកលីតាំងលោកប្រធានលំសើងបងគ្រូណាអឺរេចស៊ីវអីចឹងចូលរួមឲ្យសិទ្ធិយោបល់ក្នុង យើងខ្ញុំបណ្ណានៅរំលឹកនៅក្នុងបន្ទប់ហ្នឹងឯងណាណានុសាវរីយ៍តាំងពេលនោះកាលនោះតាំងពីអភិវឌ្ឍតាំងពីតុកមួយនេះទៅជាតុកហើយព្រះអង្គគ្រូខំប្រឹងសរសេរទាំងយប់ទាំងថ្ងៃវិញណែ platform ខាងក្រោយហ៎ណាធ្វើសុំអក្សរ KKCC ធ្វើជាពុំធ្វើ logo អីនោះណាណាគឺពីមួយថ្ងៃទៅមួយថ្ងៃហើយការអភិវឌ្ឍហ្នឹងឥឡូវនិយាយពីរឿងការគិតគូរអំពី ឆ្នៃប្រព័ន្ធផ្សព្វផ្សាយហ្នឹងអញ្ចឹងឲ្យកើតសន្សំសន្សំសិនឲ្យចេញ ជារូបរាងសិនដល់ទៅរូបរាងនឹងបានមកហើយណែអាតំណើចេញបេសកកម្មដើម្បីជាតិនោះមិនចេញទៅ Melbourne ទៅ Adelaide ខែ1ហ៎ខែ1 2020 2019 2019តើតើតើចាប់ដើមចេញចោលយត្រាបេសកកម្មនៅក្នុងប្រទេសអូស្ត្រាលី ម៉ែលប៊នមួយសប្តាហ៍ទៅអាត្លែតមួយសប្តាហ៍អញ្ចឹងទៅបានមានធរអាខ្លាសំណឹងពីសហព័ន្ធផ្នែកកម្ពុជាក្រមយើងនឹងខ្លះទៅ ហើយមានអង្គលសោតក្រោយមកបានคล้ายទៅជាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមហៅកាត់ថា UN DRIP ហ្នឹងដែលដល់ UN DRIP ហ្នឹង វាមានរឿងរ៉ាវហើយខាងនោះយើងណាព្រះអង្គគ្រូថាមាន ជួបជាមួយកូវីដមានជួបជាមួយនឹងឧបសគ្គផ្សេងផ្សេងតែទួចអញ្ចឹងណាបាទអឺប៉ុន្តែឧបសគ្គនេះ ប្រសិនបើយើងបន្តអត់ធ្មត់ពិចារណាហើយ យើងធ្វើសន្សំសន្សំរកអង្គុយគិតពិចារណារក វិធី ដើម្បី ឆ្លង កាត់ឧបសគ្គនេះបានហើយគាត់ណាស់ទេណាក្នុងរយៈពេលចូល ឆ្នាំទី4នេះតែយើងចាប់ផ្ដើមចុងឆ្នាំ18មកដល់ចុងឆ្នាំ19 20 21 23យើងចូល ឆ្នាំទី4ហើយឆ្នាំទី23ហ្នឹងណាក្នុងប្រព័ន្ធផ្សព្វផ្សាយនេះណាស់ទេអញ្ចឹងឥឡូវខ្ញុំកណាក៏ចាប់ផ្ដើម រៀបចំ page របស់ខ្លួនឯងអីចឹងទៅរៀនសិក្សាដើម្បីផ្សព្វផ្សាយខ្លះព្រោះថ្ងៃដែលធ្វើដំណើរទៅ ទីណាផ្សេងផ្សេងអញ្ចឹងទៅក៏អាចធ្វើដោយខ្លួនឯងបានណាមិនតែចាំពឹងព្រះអង្គគ្រូជួយគប់ពេលវេលាពេកណាណារៀនធ្វើខ្លួនឯងខ្លះរៀនធ្វើខ្លួនឯងខ្លះក៏ដូចថា កុំអោយតណែនាំយុវជនអោយតខំប្រឹងឲ្យខ្លួនឯងមិនខំប្រឹងរៀនធ្វើបច្ចេកវិទ្យានឹងខ្លួនឯងខ្លះមិនណែនាំគេវាប្រកែអញ្ចឹងណាណាវាអញ្ចឹងហ្នឹងរឿងអញ្ចឹងដល់ពេលអនុវត្តខ្លួនឯងអនុវត្តខ្លួនឯងតតតតណាណាឆ្លងទៅរៀបចំខ្សែគិតដល់ពេលនិយាយនិយាយតែបងអត់មានគិតណាប្រកែតែនិយាយអញ្ចឹងហើយដល់ហើយដល់បច្ចេកវិទ្យាវាអត់មានដល់ហើយវាវាទៅជា คล้ายទៅជាដូចលោកដូចលោកអាញ់ស្តាញគាត់និយាយណាថាសាសនាដែលគ្មាន វិទ្យាសាស្ត្រដូចជាជនពិការ ហើយបើវិទ្យាសាស្ត្រដែលគ្មានសាសនា គឺជាអ្នកខ្វាក់ភ្នែកគឺជាប្រព័ន្ធវិទ្យាសាស្ត្រដែលខ្វាក់ភ្នែកមកពីហេតុអី ឥឡូវកណាឃើញ ថាពាក្យដែលគាត់និយាយហ្នឹង100%សាសនាគ្មានវិទ្យាសាស្ត្រចូលជាមួយគឺជាជនពិការមកអំពី យើងបានតែមួយខាងតើបានតែការដឹកនាំណែនាំអញ្ចឹងទៅឲ្យដល់គ្មានវិទ្យាសាស្ត្រគ្មានបច្ចេកវិទ្យាអត់មានតម្រេះវិទ្យាជឿនលឿនខ្លួនឯង ចង់ទៅរកផ្សព្វផ្សាយអីណាអូទលំទលាយក៏មិនកើតអញ្ចឹងដូចជួនពិការអញ្ចឹងទៅតាក់ទើតាក់ទើជ្រឿជ្រត់ផងអទេសផងអញ្ចឹងណាណាដល់ទៅវិទ្យាសាស្ត្រអត់មានសាសនា គឺជាជនខ្វាក់ភ្នែកហេតុអ្វីដូចជាលោកជាហត់ដូចលោកពុទ្ធិនចឹងដូចដូចលោកពុទ្ធិនចឹងគាត់សម្រេចចិត្តធ្វើអ្វីមួយ បំផ្លាញគេនឹង សំដៅទៅលើការខ្វាក់ភ្នែកខ្វាក់អាបញ្ញារបស់គាត់ហ្នឹងចក្ខុបញ្ញានោះវាគ្មានគុណធម៌អត់មានអត់មានការយល់ដឹងថាតើយើងធ្វើនឹងវិជ្ជះនៅមហន្តរាយបែបណាខ្លះណាទេបាននេះតែគាត់ចង់និយាយថា ប្រសិនការរីកចម្រើនអីផ្សេងផ្សេងកំហើញផ្សេងផ្សេងគេហៅថា discovery ពេលដែល discovered អំពីបញ្ហាអីមួយ ហើយមិនមានអ្វីត្រួសត្រាយផ្លូវដើម្បីបង្ហាញថាណាធ្វើនេះល្អធ្វើនេះអាក្រក់ធ្វើនេះខុសធ្វើនេះត្រូវនោះគឺជាការរីកចម្រើនមួយដែលខ្វាក់ភ្នែកមកអំពីអ្វីដែល រីកចម្រើនទៅតាមរយៈវិទ្យាសាស្ត្របច្ចុប្បន្នការសម្ដីរបស់បុគ្គលម្នាក់អាចបំផ្លាញធ្វើឲ្យ មនុស្សជាច្រើនវិនាសធ្វើឲ្យ មនុស្សជាច្រើនលានអ្នក រងនៅទុក្ខវេទនា ទាំងអ្នកដតីទាំង ប្រជាសាស្ត្ររបស់ខ្លួនឯងផ្ទាល់ជាក់ស្ដែងបច្ចុប្បន្នហ្នឹងយើងឃើញវិនិស្សកម្មនៃសង្គ្រាមអឺការហៅ conflict ការចំនួនរបស់យូក្រែនហើយរុស្ស៊ីនេះធ្វើឲ្យអន្តរាយនៅហេដ្ឋារចនាសម្ព័ន្ធរួងទុកវេទនាទៅដល់ជនទុនខ្សោយនឹងជាច្រើននេះបញ្ជាក់បង្ហាញឲ្យច្បាស់លាស់ថាអ្វីដែលគាត់ពាក្យមួយឃ្លាដែលគាត់និយាយអញ្ចឹងណាគណៈគណៈពិចារណាឃើញថាអូត្រឹមត្រូវមែន ត្រឹមត្រូវទេគឺថាវិទ្យាសាស្ត្រដែលគ្មានសាសនាដឹកនាំគ្មានសាសនាបង្ហាត់បង្ហាញ ផ្លូវទេ បង្ហាញពីផ្លូវល្អផ្លូវអាក្រក់ទេគឺជាជនពិការជនខ្វះនៃសន្សានណាបានពោសូមជូនបនកសលបនកសលលោកលោកសុកបឿនគាត់ជួយឧបត្ថម្ភនៅភេសជ្ជៈភេសជ្ជៈណាបងណាអញ្ចឹងណា បញ្ចប់មកវិញការណែនាំរបស់គាត់គាត់លើកឡើងទេគាត់លើកឡើងដើម្បីឲ្យយើងមកគិតពិចារណា ដល់តែឃើញជាក់ស្ដែងអញ្ចឹងចាប់តែបន្តពិចារណាដល់បានឃើញថាអូកិច្ចការនឹងចឹងមែនណាណាចឹងណាអឺចំពោះចូលឆ្នាំថ្មីនេះ យើង ឃើញថា មាន ការរីកចម្រើន ផ្នែកខាងការយល់ដឹងរបស់យុវជនរបស់យើងដោយសារតែ យើងបានផ្សព្វផ្សាយទៅដល់ទីកន្លែង ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយ Facebook និង YouTube របស់យើងហើយ YouTube របស់ខ្ញុំកណាពេលនេះវាឡើង900វីដេអូហើយ900ជិត1000ជិត1000វីដេអូហើយហើយយើងឃើញថាយើងក៏មុនយើងចោលយើងអត់បានដាក់ YouTube ណាយើងផ្សាយខាង YouTube Facebook ហ្នឹងហើយយើងអញ្ចឹងបានន័យថាក្នុងមួយឆ្នាំព្រះអង្គគ្រូ ផលិតប្រហែលជា300វីដេអូបើយើងមក19 20 21 និយាយគិតតែ3ឆ្នាំចុះ3ឆ្នាំ22ណា22ណា9 20 21 22 4ឆ្នាំ4ឆ្នាំហើយអីចូលឆ្នាំទី5ហ្នឹងអញ្ចឹងដល់ពេល23ណា4ឆ្នាំពេញអញ្ចឹង4ឆ្នាំពេញណាភ្លេចទៅណាណាហើយយើងចូលមកដល់2ឆ្នាំ2020អឺពីដល់2020បានយើងចាប់ដើមដាក់វីដេអូចូលក្នុង YouTube អា9យើងចោលអស់មួយឆ្នាំគាត់តែ live សាមញ្ញសាមញ្ញ Facebook អត់បានកាត់តចូលក្នុង YouTube នៅក្នុងបណ្ដាញ YouTube របស់យើងវាឡើងដល់900ជាង900ហើយបាន96280 subscribe ឯណាបានគេជាវយើងបានជាងជាង6000ណា6000 subscribe បាទ6280នាក់80នាក់វីដេអូយើងវីដេអូវា វីដេអូរបស់យើង វា បានជាង6000អជាង9 9000អ900 900វីដេអូគូណា100វីដេអូហ្នឹងយើងនៅក្នុង YouTube ណាគូណាហើយឥឡូវកំពុងរ៉ែចាំមួយឆ្នាំប្រហែលជាខ្ទង់300 300វីដេអូណាយើងយើងនិយាយស្មើណាជា average average ជាទូទៅណាដូច្នេះក្នុងមួយថ្ងៃក្នុងមួយថ្ងៃកាលមុនយើងផ្សាយបានតែ2ថ្ងៃទេគូណា តែក្រោយមកកណាក៏បង្កើតកម្មវិធីនេតិជួបជាមួយនឹងប្រសង់ខ្មែរក្រមនេតិជួបជាមួយនឹងប្រជាពលរដ្ឋខ្មែរក្រមនេតិជួបជាមួយនឹងប្រសង់អឺអឺប្រជាប្រដ្ឋយុវជនរបស់យើងណាយុវជនចឹងទៅយើងបង្កើតកម្មវិធីនោះវាមានពេលនេះច្រើនវីដេអូច្រើនណាអញ្ចឹងប្រចាំចុងសប្តាហ៍ដឹងតែខ្ញុំមកគុណណាហើយនឹង តាំងលោកតាំងហើយនិងលោកគឹមគូគឹមគូណាអស់ហើយនៅថ្ងៃសិលលោកគឹមគូទៀតហ្នឹងហើយអឺនិយាយទៅវីដេអូយើងអាប់ឡូតចូលក្នុង Facebook ឃើញបានផលច្រើនណាស់ឡើយកំពុងតែឡើងខ្លាំងណាឥឡូវពាក្យថាជូនពរគុណចាស់យើងមើលទៅលើការជូនពរចិត្តបាននេះតើតើយើងធ្វើឥឡូវយើងធ្វើផងយើងជូនពរផងយើងរបៀបដូចថាជូនពរវិចាស់ ក្នុងពាក្យជូនពរនៅក្នុងអ្វីអ្វីក៏ដោយយើងថា គឺជា សមានចិត្តណាចឹងហ្នឹងកូនណាគឺថាសមានចិត្តទៅចេញមកជាវិចាហើយនឹងឬមួយសរសេរជាអក្សរដើម្បី ក្នុងន័យថាជូនពរនេះណាគឺបង្ហាញពីសមានចិត្តរបស់យើង ចង់ឲ្យមនុស្សគ្រប់គ្នានឹងបានសេចក្តីសុខណា ជាការពិតមិនចាំបាច់កណាមិនចាំបាច់ថាដល់ពេលអឺថ្ងៃនេះថ្ងៃនោះអីបានឈ្មោះថាអ្នកខត្តរិកទេក៏ប៉ុន្តែពេលដែលការកំណត់មួយ ជារួមរបស់ពិភពលោកណាថាឡូវគេកំណត់ថាថ្ងៃ ទី31ខែធ្នូអ្វីបាត់ថានៅក្នុងគ្រឹះសាសនាឬមួយបែបសកលមិនមែនជា ផ្នែកខាងពុទ្ធចក្រជាផ្នែកខាងអាណាចក្រនឹងក៏ដោយ ក៏ប៉ុន្តែរឿងហ្នឹងវាបានកើតឡើងយូរហើយវា2000ឆ្នាំជាងហើយក៏ដោយតាប្អូនពុទ្ធសាសនាប្រហែលជា600ល្បាក់600ឆ្នាំហ្នឹងឯងប៉ុណ្ណឹងណាអញ្ចឹង600ឆ្នាំយើងគិតថា6ចំនួនមនុស្សអញ្ចឹងឯងកូនណាដូច្នេះអឺបុគ្គលអស្ចារ្យដែលបង្កើត នៅកម្មវិធីគេរកឃើញការរាប់ថ្ងៃខែ ឆ្នាំដែលធ្វើឲ្យយើងគិតគូរអាចកត់ចំណាំបានក៏ជាគុណសម្បត្តិមួយបង្ហាញឲ្យយើងមានជាសញ្ញាអ្វីមួយជា កំណត់ការកំណត់ត្រា សម្រាប់ពញ្ញុលប្រាប់ប្រជាជនជាន់ក្រោយសម្រាប់រាប់កណារាប់ហើយយើងកត់ត្រាអ្វីអ្វីមួយហ្នឹងគឺថាវាងាយងាយរាប់ដល់ថាមួយឆ្នាំ365ថ្ងៃ366អីចឹង 9ឆ្នាំ66 366ម្ដង365នឹង3ដង ដល់ទី4 366ទៅថែមមួយថ្ងៃទៀតដើម្បីបំពេញខែខ្វះបើយើងបើចន្ទចន្ទកតិយើងត្រូវថែមមួយខែណាយើងថែមមួយខែក្នុង4ឆ្នាំអញ្ចឹងណានឹងដល់ពេលយើងថែមខែចាស់ចាស់ស្រុកយើងនិយាយថាតកណាចិនលើខែខ្មែរលើថ្ងៃអញ្ចឹងណាចិនលើខែបានន័យថាចិនគេបន្ថយមកមុនមួយខែអញ្ចឹងទៅណា អោរួមមួយក៏ធម្មតាចូលឆ្នាំខែ1តកណាចិនចូលឆ្នាំ ខែ2អានឹងយើងថ្ងៃទី14យ៉ាងដែរណាអញ្ចឹងណានឹងចាស់ចាស់ចំណាំនិយាយអញ្ចឹងតកណាចិន លើខែខ្មែរលើថ្ងៃហ៎ណាអញ្ចឹងគាត់ចំណាំអញ្ចឹងមកពីចូលឆ្នាំចិនមុនយើងណាអញ្ចឹងស្រួលស្រួលហប់ដែរដូច្នេះការជូនពរគឺថាបញ្ចេញសមានចិត្តឲ្យពរអញ្ចឹងទៅហើយក៏ជាឱកាសមួយថាថា យើងចាត់ទុកថាជាពេលពិសេសដល់ចូលឆ្នាំយើងក៏យើងជូនពរចូលឆ្នាំចិនក៏ជូនពរចូលឆ្នាំសកលជាទូទៅលើសកលលោកទៅតាមប្រកតិទិនធ្វើការងារនៅលើពិភពលោកមានអង្គការសហប្រជាជាតិអីនឹងជាដើមហ្នឹងយើងជូនពរគ្នាទៅវិញទៅមកវិជាសមានចិត្តនៃពយវិជាអញ្ចឹងហ្នឹងគាត់ណា ពេយវាចានេះមួយមធុរវាចានេះពីរគឺថាពិរោះយើងងាយស្ដាប់ណាទេខ្ញុំកណាតែតែនិយាយថាពាក្យសັບបរោះធ្វើឲ្យតិចយើង នឹង ស្ដាប់ទៅងាយទទួលណាដូចថារសផ្អែមអាចជួយធ្វើឲ្យផ្លែឈើដែលមិនឆ្ងាញ់សោះហ្នឹងឆ្ងាញ់បានទទួលទានបានណាទៅហោដូច ផ្លែឈើខ្លះវាជូរវាចាត់អីចឹងទៅយើងលេងជាមួយអំបិលបន្តិចស្ករបន្តិចអីចឹងទៅធ្វើឲ្យមានរសធ្វើឲ្យមានរសហ្នឹងងាយទទួលទានណានឹងអញ្ចឹងណាអឺវាបង្កើតទៅជារសមួយយ៉ាងបញ្ជាក់ឲ្យយើង ថា ក្នុងជីវិតរបស់យើងហ្នឹង យើងគួរកប់បីទទួលនៅគ្រប់រសជាតិទាំងអស់ហ្នឹងក៏ដូចតណ្ដាតទទួលចឹងយើងភ្លក់នៅរសអាហារយ៉ាងម៉េចនៅក្នុងជីវិតរបស់យើងនឹងទទួលរបៀបរបៀបដូចចឹងដែរអញ្ចឹងណាអឺឆ្នាំសកល2022ចូល23ហ្នឹងលទ្ធផលឬក៏ ផលដែលយើង បានមកពីការផ្សព្វផ្សាយហ្នឹងវាធ្វើឃើញឲ្យមានយុវជនយើងភាពក្លាហានណាបាទដោយសារដោយសារមានការផ្សព្វផ្សាយពីយើងទៅធ្វើឲ្យមនុស្សហ្នឹងបានទទួលនៅចំណេះដឹង ពង្រឹងស្មារតីការផ្សព្វផ្សាយរបស់យើងនឹងវាមានការជំរុញក៏បាញ់ទៅដល់ដែនដីកម្ពុជាក្រនរបស់យើងនឹងគឺថាគឺថាយើងអង្គុយនៅទីនេះសោះប៉ុន្តែបានលទ្ធផល ខ្លាំងមែនទែនគុណចេះមានការចាប់អារម្មណ៍ខ្ញុំក៏ណាសិក្សាពីរឿងហ្នឹងពិនិត្យមើលការងារព្រះអង្គគ្រូដែលខ្ញុំក៏បានចូលរួម លោកលុញតាំងអីបងប្អូនយើងបានចូលរួម រួមទាំងក្រុមយុវជនហ្នឹងគេស្រឡាញ់រាប់អានការងាររបស់ព្រះអង្គគ្រូដោយសារអ្វីព្រះអង្គគ្រូនៅក្នុងអភិធម្មមាននិយាយអំពីអំណាចនៃចិត្តខ្ញុំកណាមើលសៀវភៅក្នុងនោះតកតងជាមួយវិសុទ្ធិមគ្គ ហើយនឹងមានការបកស្រាយផ្សេងផ្សេងគេហៅមនោមយិទ្ធិនោះវេទម្យ៉ាងដែលក្នុងលទ្ធិវេទក៏មានដែរលទ្ធិវេទរបស់ព្រហ្មញ្ញសាសនាក៏មានដែរនិយាយអំពីផ្នែកមនោមយិទ្ធិហៅថាអំណាចនៃមនោម្នាក់នោះណាណាបើក្នុងភាសាអង់គ្លេសគេហៅ will power will power នោះគឺថាអំណាចរបស់ចិត្តណាការផ្សព្វផ្សាយដែលធ្វើចេញពីអំណាចនៃសេចក្តីបរិសុទ្ធ អំណាចសិទ្ធិបរិសុទ្ធនេះអត់មាន ព្រំដែនទេខ្ញុំខ្ញុំកណាមាន ទូលព្រះអង្គគ្រូម្ដងពីរឿងជំនៀងរបស់លោកតាស៊ិនស៊ីសមុទ្រណាគាត់ថាគាត់នឹងគាត់ថ្លែងពេលគាត់ជាប់គុកហ៎គាត់ថាគុកដាក់បងបានតែប្រានទេស្រីឯចិត្តភក្តីនៅមានសេរី មិនបាត់បង់ឡើយឃើញទេចិត្តរបស់គាត់នឹង មានសេរី ភាពជានិច្ច បើគេឃុំខាំងយើងបាន ត្រឹមតែរាងកាយរបស់យើងទេគ្មាននរណាអាចឃុំខាំងចិត្តបានទេម្លោះហើយពេលដែលយើងធ្វើអ្វីមួយប្រកបទៅដោយចិត្តបរិសុទ្ធសេចក្តីបរិសុទ្ធអស់នឹងមានអត់មានព្រំដែនអញ្ចឹងបាញ់រហូតទៅគ្រប់ទិសទីទាំងអស់នៅលើពិភពលោកអត់តែមានទូរស័ព្ទគូណាហើយសេចក្តីបរិសុទ្ធដែលធ្វើឲ្យមនុស្សទាំងអស់អាចដឹងយើងបាន ដឹងទៅតាមរយៈកាយវិការសម្ដី សម្ដៅរបស់យើងឯងពីព្រោះជាទូទៅកម្មទាំងឡាយវាកើតពី3យ៉ាងគាត់ណាកាយវិការចិត្តណាកាយវិការចិត្តយើងចិត្តផ្សាយទៅបរិសុទ្ធហើយកាយប្រកបដោយមេត្តាកាយប្រកបដោយចិត្តមេត្តាសប្បុរសណាសម្ដីប្រកបដោយប្រកបទៅដោយសេចក្តីពិតសេចក្តីពិតហើយនឹងមេត្តាសច្ចវិជ្ជាហើយនឹងប្រកបទៅដោយភាពមេត្តានៅក្នុងនោះណា ឲ្យតែនិយាយចេញមកប្រកបដោយសច្ចវិជ្ជានៅក្នុងគោលការណ៍នៃសច្ចវិជ្ជាមាន4យ៉ាងទី1មិនជាប់ជំពាក់ជាមួយលៀបទី2មិនដើម្បីមិនមិនចំណោះឲ្យគ្រួសារមួយទៀតមិនចំណោះឲ្យ នៅថាឡូវនិយាយទីមួយសិនមិនចំណោះឲ្យលៀបមិនចំណោះឲ្យ គ្រួសារមិនចំណោះឲ្យកិត្តិយស មិនចំណោះឲ្យ អំណាចណាមួយទាំងអស់បាននិយាយសច្ចវិជ្ជាបានបើគ្មាន4នឹងច្បាស់លាស់ទេឲ្យតែបាត់មួយណាมันមានมันមាន100%ទេសច្ចវិជ្ជានឹងអត់100%ទៅខ្លាចទៅស្រុកមិនបាននិយាយទៅខ្លាចទៅស្រុកមិនបានខ្លាចញាតខឹងខ្លាចពួកម៉ាអន់ចិត្តខ្លាចញាតញោមមិនផ្ដាល់កិត្តិយសមិនសบายចិត្តមិនសរសើរណា ហើយខ្លាចគេមិនផ្ដាល់ស្អីឲ្យគឺថានិយាយពាក្យពិតអត់រួចទេណាអញ្ចឹងហើយនេះគឺជាគោលការណ៍ដែលផ្សារមាសំពុតលោកលើកឡើងលោកគេមិនទូលចឹងណាចង់និយាយការពិតបាន លកឹកណាតែมันចំណោះឲ្យកិច្ចការ4ហ្នឹងឲ្យ4យ៉ាងហ្នឹងបាននិយាយសច្ចវិជ្ជាបានណាអញ្ចឹងហើយសច្ចវិជ្ជាគឺជាវិជ្ជាដែលទំលុះទំលេហើយអត់មានព្រំដែនទេវិសាលភាពណា វិសាលភាពនៃសច្ចវិចារនេះធំធេងណាស់អញ្ចឹងការផ្សាយមេត្តាចិត្តការផ្សាយនៅភាពបរិសុទ្ធការផ្សាយនៅដំណឹងពិតទៅតាមរយៈវិចាទៅតាមរយៈកាយវិការនឹងដែរហើយចេញវាដើម្បីដើម្បីឲ្យឲ្យឲ្យឲ្យមនុស្សហ្នឹងបង្ហាញភាពបរិសុទ្ធមកឲ្យឃើញទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នយើងធ្វើទៅតាមរយៈកាយវិការ អត់ទៅតាមរយៈវិចារហើយនឹងកាយងារដែលព្យាយាមដោយបងគ្រូព្យាយាមអញ្ចឹងណាស់ទេมันបោះបង់ចោលបោះបង់ចោលมันចំណាយពេលសម្រាប់ការងារអត់ប្រយោជន៍ការងារសម្រាប់សង្គមហើយការងារហ្នឹងខ្ញុំកណាមើលនៅក្នុងពាក្យហៅថាកំងតែខ្លះបទអត្ថាធិប្បាយរបស់គ្រូធម្មអាចារ្យខ្លះលោកថាការងារដើម្បីនិព្វាន គឺការងារសាធារណៈមានលោក អាចារ្យខៀវជុំជាដើមព្រោះអាចារ្យខៀវជុំមានបន្ទូលពាក្យហ្នឹងណាទេហើយខ្ញុំកណាពេញចិត្តពាក្យហ្នឹងគឺពិតហ្មងណាលោកថាការងារដើម្បីនិព្វាន គឺជាការងារសាធារណៈបើការងារដើម្បីខ្លួនឯងមិនអាច ជាការងារដើម្បីនិព្វានទេណាទេតលតែអត់មានខ្លួនយើងព្រោះព្រោះឥឡូវអ្នកណាក៏ដឹងដែរថានិព្វានអត់មានអញណាទេណាអូខេ អឺអាយុវជនរបស់យើងគាត់ចូលមើលដែរលោកមីងវាងអីជាដើមហ្នឹងគាត់កំពុងតែចូលមើលដែរអឺចូលឆ្នាំថ្មីហ្នឹងគុណចាស់2023យើងមើលទៅយើងអាចជំរុញឲ្យពួកគាត់នឹងមានកម្រិតខ្ពស់ថែមនឹងទៅទៀតពីព្រោះយើងឃើញថាពួកគាត់យល់អំពីសិទ្ធិអីប៉ុន្តែដូចជាការងារគាត់ចាស់ដែរក៏ការងារខ្ញុំណានេះគឺជាការងារសាធារណៈដូចជាថាធ្វើឲ្យគាត់នឹងស្គាល់សិទ្ធិរបស់ខ្លួន តើគាត់បានស្គាល់សិទ្ធហើយគាត់ស្គាល់ភាពរបៀបអនុវត្តសិទ្ធរបស់គាត់មកអឺពេលខ្លះគាត់យល់ដឹងប៉ុន្តែនៅមិនទាន់បានចាំច្បាស់ណារបៀបអនុវត្តណា នៅមិនទាន់យល់ធ្លុះធ្លាយនៅវិធីអនុវត្តណាហើយពេលខ្លះប្រសិនបើយើងនៅស្ទះដំដំគឺអាចគិតថាអត់មានអ្វីជាបង្អែក ជាបង្អែកនៅខាងខាងក្រោយខ្នងណាជាបង្អែកដំបងបំផុតជាបង្អែកនឹងគឺគ្មានអ្វីក្រៅពីបញ្ញាទេប្រាជ្ញាហើយនឹងការចងចាំប្រាជ្ញាតកណាឈ្មោះថានិយាយថាប្រាជ្ញាទាល់តែមើលនៅក្នុងសេចក្តីប្រកាសទាំងអស់នឹងហើយយល់ទ្រុធ្លាយបានឈ្មោះថាប្រាជ្ញាណានោះអញ្ចឹងណាតែកណាយល់ទ្រុធ្លាយ នោះគឺជាគ្រឹះមួយ គ្រឹះមួយធំស្បៃត្បិតថាយើង នៅខ្វះមជ្ឈបាយយើងដឹងថាយុវជនយើង នៅខ្វះមជ្ឈបាយហើយយើងនឹងពុះពៀខ្ញុំកណាបានរៀបជាផែនការមួយ ហើយ ក្នុងដំណើរទៅសហរដ្ឋអាមេរិកលើកនេះនឹងលើកនៅគោលការណ៍គោលការណ៍ហ្នឹងស្នើទៅគណៈកម្មការនយោបាយដើម្បីពិគ្រោះ អាចយ៉ាងយូរបំផិតនៅ ក្នុង ដំណាក់ខែ3ហ្នឹងដើម្បីស្នើសុំយោបល់ជាគំនិតមួយថាឥឡូវរយៈពេល4ឆ្នាំនៅក្នុងអាណត្តិនៃគណៈកម្មការនយោបាយអាណត្តិហ្នឹងតែបានបោះជំទ្របចង់ធ្វើការងារអ្វីមួយជូនសហព័ន្ធអញ្ចឹងណាដើម្បីទុកជាអនុស្សាវរីយ៍ក្នុងយ៉ាងហោចណាស់ក្នុង4អាណត្តិហ្នឹងបង្កើតបានគំនិតអីមួយ ចង់ធ្វើហើយប្រសិនបើដំណើរនឹងគ្មានឧបសគ្គអីទេខ្ញុំកណាននឹងតស៊ូដើម្បីអនុវត្តនៅផែនការនេះណានៅគម្រោងនឹងឲ្យបានសម្រេចណាឲ្យបានសម្រេចប្រសិនបើគម្រោងនឹងបានសម្រេចដោយការព្រៀងទុកដោយ ការសង្ឃឹមដោយការរំពឹង ដោយ ការរំពឹង ទុករបស់ខ្ញុំកណាអឺសហព័ន្ធជឿថាណាដំណើរនៃសហព័ន្ធនឹង មានលទ្ធភាពច្រើនជាង នេះជាងសប្តាហ៍ហ្នឹងណាទេមានលទ្ធភាពថាឥឡូវឧទាហរណ៍ឥឡូវយើងមានលទ្ធភាពអឺថាឥឡូវ70%ឧទាហរណ៍អញ្ចឹងណាអាចលើសទៅដល់150%អញ្ចឹងតើអញ្ចឹងពីព្រោះយើងនៅ មានឧបសគ្គតែតែលទ្ធភាពទេណាមធ្យោបាយហ្នឹងគុណណាទេអ្វីអ្វីគឺយើង ធ្វើបានទាំងអស់ហើយ វិធីបទពិសោធន៍យើងឈ្មោះឈ្មោះអីបាន គ្រប់ជ្រុងជ្រោយយើងយល់យើងដឹងប៉ុន្តែយើងនៅខ្វះមជ្ឈបាយយើងនៅខ្វះមជ្ឈបាយកណាមជ្ឈបាយដោយសារយើងត្រូវការរួមប្រស្រ័យត្រូវការធ្វើដំណើរត្រូវការចរាចរ ត្រូវការឧបត្ថម្ភកម្មវិធីនេះកម្មវិធីនោះច្រើនជាពិសេស ជួយជាមធ្យោបាយទៅឲ្យយុវជន ហើយនិងប្រជាប្រដ្ឋយើងដើម្បីនឹងអនុវត្តនៅកម្មវិធីសិក្សា កម្មវិធីសិក្ខាសាលាការអប់រំការជួបជុំអ្វីអ្វីក៏ត្រូវតាអាហារត្រូវការសម្ភារៈពីព្រោះយើងធ្វើការតស៊ូយ៉ាងហោចក៏យើងហោចបំផុតក៏យើងមានអាហារសัพពេសតាអាហារដ្ឋិតិកាចាទៅបាទ អារដ្ឋាភិការគឺអ្វីពាក់ព័ន្ធទៅដល់ចៃ4ណាណាអូខេបានដំណើរការយើងជោគជ័យហើយគណៈសង្ឃឹមចឹងណាទេណាសង្ឃឹមថាគម្រោងហ្នឹងនឹងចេញជាសាច់ការនឹងចេញជាសាច់ការហើយនឹងព្យាយាមណាណាអរគុណណាអឺសូមជូនដំណឹងដល់ប្រិយមិត្តរបស់យើង ដែលបានចូលមើលនៅក្នុងកម្មវិធីនេះ គឺជាកម្មវិធីចុងឆ្នាំបញ្ចប់ឆ្នាំអឺ ថ្ងៃទីចុងបំផុត នៃថ្ងៃនៃឆ្នាំ2022យើងបូកសរុបនិយាយពីនេះពីនោះខ្លះខ្លះទៅដើម្បីយើងបូកសរុបការងាររបស់យើង ផងហើយនឹងលើកកម្រោងដើម្បី អនុវត្តនៅផែនការរបស់យើងផងឥឡូវហ្នឹងសូមឲ្យញាតិញោមពិតបរិស័ទជាពិសេសប្រិយមិត្តដែលបានចូលមើលហ្នឹងសូមមេត្តាលើកជាសំណួរមកយើងនៅសល់ឡើយយើងបាន30នាទីហើយនៅសល់យ៉ាងច្រើន1ម៉ោងកន្លះយើងចប់ហើយ ឥឡូវបានដល់កន្លះម៉ោងហើយនៅសល់ម៉ោងទៀតបាទសូមលើកឡើងជា សំណួរសូមលើកឡើងមកហើយមកហើយយើងនឹងជជែកគ្នាបដាបដាយើងនឹងឆ្លើយបដាបដាឥឡូវឃើញមានអឺមានលោកចិត្តសឿចិត្តសឿនេះគាត់ថាមានពុទ្ធិការឿងអ្វីកុំចាស់យើងនិយាយអំពីបុកសរុបការងាររឿងនេះគេថាបុកសរុបការងារដែលព្រះអង្គគ្រូធ្វើហ្នឹងហើយបុកសរុបការងារហ្នឹងការងារប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងណា ព័ន្ធផ្សព្វផ្សាយថាឥឡូវអឺដែលជាភ្ញៀវពេញចិត្តនឹងเพจព្រះអង្គគ្រូហើយការផ្សព្វផ្សាយរបស់ព្រះអង្គគ្រូលើកឡើងព្រះអង្គគ្រូមានរៀបចំកម្មវិធីសិល្បៈណាវប្បធម៌ណាធម៌ណាអឺមានមានវេជ្ជញាតបធរហើយមានអឺ អឺនេតិអំពីបំផុសគំនិតបំផុសគំនិត ជួយអប់រំយុវជនហើយបញ្យលអំពីផ្នែកច្បាប់ បញ្យលអំពីផ្នែកសិទ្ធិសេរីភាពហើយករណីប្រឈមជួយដោះស្រាយជាមួយនឹងករណីប្រឈមដែលពាក់ព័ន្ធទៅដល់ការបំផិតបំភ័យសម្ដុតគម្រាមយើងពិភាក្សាយើងលើកយកច្បាប់អន្តរជាតិនានាមកធ្វើការ តស៊ូមតិតើហៅថា freedom of speech freedom of opinion សិទ្ធិនៅក្នុងការ ធ្វើសេដ្ឋកិច្ចសិទ្ធិដែលគួរទទួលបាននៅ SDG គោលការណ៍អភិវឌ្ឍប្រកបទៅដោយជារភាពឬមួយនិរន្តរភាពរបស់អង្គការសហប្រជាជាតិរបស់ UNESCO ឯនឹងជាដើមអស់អញ្ចឹងហើយក្នុងទស្សវត្សនេះគឺជាទស្សវត្សនៃភាសាជនជាតិដើមដែលយើងបំផុសឲ្យថា ខ្មែរក្រោមជាជនជាតិដើមនៅដែនដីសណ្ដោទន្លេមេគង្គកម្ពុជាក្រោមយើងនឹងគួរនាំគ្នាសិក្សាភាសាខ្មែរជាដើមពាក់ព័ន្ធទៅដល់ករណីនឹងតើឃើញការផ្សព្វផ្សាយរយៈពេល4ឆ្នាំនេះហើយនឹងវីដេអូ900ជាងរបស់ព្រះអង្គគ្រូនឹងដែលមានខ្ញុំកណាក៏ចូលរួមជាមួយដែរតើមានផលប្រយោជន៍បែបម៉េចឬមួយក៏ គួរជួនច្បល់ឲ្យព្រះអង្គគ្រូកែលម្អតាណា ហៅថាការរិះគន់ជូនជាយបល់មកដើម្បីយើងដោះស្រាយក្នុងមួយឆ្នាំដងមួយឆ្នាំដងអញ្ចឹងទីហោះអញ្ចឹងណាពីព្រោះនេះហៅថាការបូកសរុបការងារដែលយើងធ្វើជាប្រចាំណាអានោះក្រៅពីហូបបាយក្រៅពីទទួលទានអាហារក្រៅពីស្អីដែលយើងធ្វើជាជាប្រចាំតែមិនចាំបាច់រៀបរាប់មកគឺការងារបន្ថែម ណាដែលជាពាក់ព័ន្ធទៅដល់ប្រយោជន៍សង្គមនេះណាណាប្រយោជន៍សាធារណៈណាណាតែយើងបំរើឲ្យសុខភាពយើងដើម្បីនិរន្តរភាពនៃជីវិតរបស់យើងបន្តមហូតដល់សង្ឃានេះយើងមិននិយាយទេណាប៉ុន្តែយើងនិយាយអំពីការងារហៅថា extra extra ordinary ហ្នឹងណាបន្ថែមណាការងារបន្ថែមលក្ខណៈពិសេសដែលយើងអាច ផ្ដល់ជូនទៅដល់សង្គមថាក្នុងជីវិតនេះបើយើង មានអ្នកខ្លះគេនិយាយថាក្នុងមួយជីវិត ក៏បានសរសេរពាក្យមកឃ្លាគឺជីវិតនឹងបានន័យថាมันអត់มันអត់ប្រយោជន៍ទេឲ្យតែមានសរសេរពាក្យមកឃ្លាណាឲ្យសង្គមណាអញ្ចឹងណាសរសេរចេញមកបន្សល់ហើយបើបានសរសេរសិភៅមួយ កាន់តែវិសេសវិសាលបណ្ដោយសេបាន សិភៅមួយ គឺជីវិតនឹងប្រសើរបណ្ដោយកុំនិយាយឡើយដល់ព្រះអង្គគ្រូផលិត300វីដេអូណាហើយនោះ គឺជាបុណ្យកុសលទៅតាណា900ជាងហ្នឹងណាបុណ្យកុសលទាំងអស់ហ្នឹងរឿងហ្នឹងអត់បាត់ទេទោះបីខ្ញុំកណាព្រះអង្គគ្រូអីស្លាប់បាត់ទៅមែនប៉ុន្តែការងារហ្នឹងនៅហ្នឹងនៅរស់រវើកទឹកចិត្តល្អទឹកចិត្តបរិសុទ្ធរបស់យើងដើម្បីឲ្យសង្គមចង់យល់ចង់ដឹង ចង់ចង់មានចិត្តឲ្យសង្គមចេះដឹងហើយយល់នៅធម៌អាទោះបីព្រះអង្គគ្រូ បានសម្ដែងតិចតួចក៏ព្រះអង្គគ្រូស្រាវជ្រាវរកវាគ្មិនដែលដើម្បីជួយជំនួសអញ្ចឹងថស្មូតថអីគុណណាយើងមិនណាភ្ញាក់ផ្អើលតាណាហើយសូម្បីតែចាដឺរបស់យើងអីជ្រៀងចបៃជ្រៀងអីគេបងចិត្តយើងណាទឹកដៃរបស់គាត់តែគាត់ខំប្រឹងសិក្សា ចំណងចំណូលចិត្តរបស់គាត់ហើយពេលវេលាចុងក្រោយនៃជីវិតរបស់គាត់គាត់ចូលរួមជាមួយកម្មវិធីព្រះអង្គគ្រូវាអស្ចារ្យខ្ញុំកណាឃើញថាពិសេសហើយព្រះអង្គបូណា គូសូតខ្ញុំកណានេះណាលោកចូលរួមឲ្យព្រះអង្គនៅ Queensland ណាបាទបាទព្រះអង្គសុភាពណាព្រះអង្គសុភាពសំដែងជើសិតព្រះអង្គជើងកាពីជើងបច្ច័យបិដាក់ណាហើយព្រះអង្គបោអភិធម្មអញ្ចឹងទៅណាណាវេញែកព្រះអង្គពៅកៅពៅស្មូតណាអអ្នកណាទៀតញាតញោមនៅស្រុកខ្មែរ អូឥឡូវសោះច្រើនហើយលោកស្អីតើតើតើតឹងបន្តែមតឹងបន្តែមខ្ញុំកណាសរសើរគាត់គាត់ស្មុតពីរោះរោះគាត់អញ្ចឹងគុណណាទេណាអស្ចារ្យមកណាខ្ញុំកណាឃើញហើយជាពិសេស បើកឱកាសឲ្យយុវជនយើងនឹងបានសំដែងមតិបញ្ចេញស្នាដៃសំដែងមតិហើយបង្ហាញអំពី ការកើតទុកមិនសុខចិត្តរបស់គាត់ណា យើងជួយនាំសម្លេងរបស់គាត់នឹងមកប្រាប់បងប្អូន យើង នៅក្រៅនឹងឲ្យដឹងការងារអស់ចឹងចឹងវាប្រសិនបើខ្វះការតស៊ូហើយខ្វះបច្ចេកទេសខ្វះណាថាជំនាញចំណេះដឹងធ្វើមិនចេះទេណាធ្វើធ្វើមិនចេះចេះគុណខ្ញុំក៏ណា តស៊ូជាញឹកញាប់ធ្វើជាញឹកញាប់ធ្វើឲ្យទៅមិនរួចធ្វើឲ្យទៅមិនរួចបានក៏ណាសរសើរណាសរសើរនឹង មិនការបច្ចេកបច្ចាទេអ្វីដែលយើងធ្វើអត់កើតណាយើងខំធ្វើដែរប៉ុន្តែធ្វើមិនកើតសរសេរសិភៅបានណាថាសរសេរសិភៅបាក់ដល់អានុងពិបាកជាងសរសេរសិភៅនឹងគុណឃើញទេណាទេវាវាពាក់ព័ន្ធទៅដល់ឯកទេសឯកជនដោយឡែកទៅបច្ចេកទេសណាណាហើយនឹងมันมันជាការកសាងពីអតីតជាតិទេណាណាបើធម្មតាធម្មតាមិនកើតគុណ ណាមិនក៏ក៏មានអានឹងមកក្នុងខ្លួនកាលណាដូចជាប្រព័ន្ធ YouTube វាមានល្បិចច្រើនក្នុងការបង្ហោះវីដេអូអឺបើយើងមិនធ្វើឲ្យមានការចាប់អារម្មណ៍ទេគេមិនមើលទេត្រឹមត្រូវហើយដល់ពេលយើងធ្វើ YouTube មើលថាឥឡូវហ្នឹងវាឡើងច្រើនខ្លាំងមែនទែនឥឡូវឡើងខ្លាំងលើប្រិយមិត្តរបស់យើងបានចូលក្នុង comment នៅក្នុង YouTube យើងហ្នឹងអត់តន់ឆ្លើយច្រើនពេកអឺហើយវីដេអូយើងវាច្រើនអនលើនិយាយគ្រប់រឿង ណាដូច្នេះសូមប្រិយមិត្តរបស់យើងមេត្តាជួយផងជួយចូលទៅក្នុងជាពិសេសគឺយុវជនរបស់យើងមេត្តាចូលមើលនៅក្នុង YouTube បាទច្រើនពីព្រោះ YouTube ហ្នឹងវាមានលក្ខណៈពិសេសណាកាលណាដែលយើងមើលទៅយើង ជួយមើលទៅអន្តរព័ត៌មានរបស់យើងចិនដែរឡើងលើលើផ្ទាំងសាធារណៈធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ហើយ subscribe ឲ្យបានច្រើនគេហៅ subscribe ហ្នឹង subscribe subscribe ហ្នឹងមិនដើម្បីឲ្យយើងបានទទួលព័ត៌មានកណ្ដាយើង live ភ្លាមយើងផ្ញើបោះវីដេអូភ្លាមយើងទទួលបានភ្លាមវេលា load សុទ្ធ subscribe free ណាណាតែមានកន្លែងខ្លះ subscribe ទៅគេដាក់ថាអូត្រូវបង់លុយចេះចោះអីហើយយើងត្រូវញ៉ៃញ៉ៃច្រើនម្ល៉េះហើយយើងកំប្រើវាណាដូចជាមិនសូវជាជឿនលឿនអ្នកដាក់ subscribe ហើយឲ្យបង់លុយនោះអាហ្នឹងក្នុង Facebook Facebook Facebook គេអានេះយើងតែញហ្នឹងណាតែញអរណា អានោះសម្រាប់ឧបត្ថម្ភពេកណាបើអញ្ចឹងយើងយើងប្រើរបៀប subscribe ក្នុងឧបត្ថម្ភជាផ្កាយហ្នឹងផ្កាយនោះផ្កាយយើងចុចអត់អស់លុយទេចុចទៅបានលុយអត់ចាំមានផ្កាយខ្លះផ្កាយអត់ជូនលុយឧបត្ថម្ភជួយពេកអត់ជួយពេកណាយើងជួយឧទាហរណ៍យើងមាននេះយើងទិញ subscribe ហ្នឹងថ្លៃប្រហែលយើងមកយកឲ្យចែកគ្នាអូឧទាហរណ៍ថា1ដុល្លារបាន70 70 sky កូនចាស់ជូនកណ្ដាល20 Sky អញ្ចឹងទៅវាស្មើនឹង1ដុល្លារអញ្ចឹងណាយើងទិញទីផងទិញអា Sky ហ្នឹងណាឧទាហរណ៍ថាកូនចាស់មាន500 Sky កូនចាស់ទាំងឲ្យខ្ញុំកណ្ដាលតើកូនចាស់ត្រូវទិញសិនទិញអា Sky សិនអាផ្កាយហ្នឹងអា star ណា star កណាណា star យើងទិញមកហើយបានពេលយើងឲ្យគ្នាអូអូអូ អាហ្នឹងដូចទិញធរអញ្ចឹងអូយើងត្រូវទិញសិនហើយបាទយើងចែកចាយគេទិញអាចទិញឧទាហរណ៍ថាបលុកថោកឯងយល់យល់យល់យល់បលុកឲ្យយើងប្រហែលឧទាហរណ៍ថា75ស្កាយតែតែប្រហែលសេននេះដល់ពេលយើងហើយយើងអោយើងឧទាហរណ៍ចង់ឃើញពេកគុណចាស់ឡើងអាសេសអាស្តាលកាយកណាចង់ឲ្យកណាផ្ញើទៅគុណចាស់នោះយើងបានលុយពេកយើងបានលុយយើងទៅបំពេញបែបបត់ដាក់បែងដាក់អីស្រួលទៅយើងលុយនោះវាលត់ចូលក្នុងនេះ ប៉ុន្តែនៅក្នុង YouTube អត់មានពាក់ព័ន្ធរឿងយើងទៅឲ្យលុយទេយើង Subscribe យើងមើលទៅ ពួកនោះវាផ្សាយពាណិជ្ជកម្មយើងរកលុយពីពាណិជ្ជកម្មវិញអអត់មានទៅគៀទាលុយពីយើងអបថមទេណាដូច្នេះជួយមើលជួយមើលធ្វើបីថាតិចតួចមែនប៉ុន្តែវាវាជាការលើកទឹកចិត្តមួយណាអត់ដែរណាហើយជួយជួយមើលនឹងមើលក្នុង YouTube ហ្នឹង YouTube យើងនឹងឈ្មោះថា KK CCTV ហើយយើងមាន Twitter ទៀត Twitter Twitter ហ្នឹងយើងញាតិញោមបរិស័ទរបស់យើងមិនសូវបានមើលលេងទេបាទ Twitter ភាគច្រើននៅសហរដ្ឋអាមេរិកចាំខ្ញុំកណាទៅចាំកណា Twitter ហ្នឹង KKCC ដែរណាចាំកណាទៅផ្សព្វផ្សាយណា យើងមើលនៅ Twitter ទៅហើយ YouTube YouTube ផងហើយនឹងអូនិយាយទៅខ្ញុំកណាសុំកាត់បងគ្រូកណាមានទទួលពីមិត្តភ័ក្តិនៅសហរដ្ឋអាមេរិកនឹង ហើយនៅខ្លះនៅកាណាដាអញ្ចឹងណាញាតញោមមិត្តភ័ក្តិពិសកផង អ្នកតស៊ូដូចជាដែនមួយគ្នាផងណាគេសរសើរសរសើរជាពិសេសបងប្អូនយើងនៅអាមេរិកសរសើរហើយញោមត្រង់បានរិន អីលោកយ៉ាបអីហ្នឹងណាគាត់ក៏ប្រាប់មកផ្ទាល់ដែរគាត់ថាកិច្ចការព្រះអង្គគ្រូធ្វើបានជោគជ័យច្រើនមានប្រយោជន៍គាត់គាត់ លោកមានប្រយោជន៍បានផលទាំងម៉ាន់រិនហ្នឹងគាត់ចាប់អារម្មណ៍តែ ចំណុចដែលធ្វើម៉េចឲ្យយុវជនរបស់យើងនឹងបានយល់ដឹងហើយចេះប្រើអ្វីដែលគេហៅថា self determination ណោះណាហៅថាសិទ្ធិសម្រេចវាសនាដោយ ខ្លួនឯងឲ្យយល់អានោះណាអានោះមិនមែនថាត្រូវបង្កើតរដ្ឋបង្កើតអីមិនមែនទេអត់ទេ យើងចេះអនុវត្តចាប់ផ្ដើមធ្វើពីបន្តិចបន្តួចថាឥឡូវចាប់ផ្ដើមពីសិទ្ធសម្រាប់វាសនាដោយខ្លួនឯងថាខ្លួនយើង ជានរណា ខ្លួនយើងជាយើងកំណត់ថា ខ្លួនយើង គឺចិត្តរបស់យើងនឹងមកផ្ញើខ្លួនមកផ្ញើធម្មពលនៅ ក្នុងរាងកាយហ្នឹងហើយក្នុងរាងកាយហ្នឹងវាចង់ទទួល ទាន អីវាចង់ធ្វើអីវាចង់សិក្សាវាចង់ស្វែងយល់វាចង់មានសិទ្ធិ នៅក្នុងការនិយាយមានសិទ្ធចង់រៀនអក្សរសាស្ត្រខ្មែរចង់មានសិទ្ធអំពីរៀនអភិធម្មសូត្រធម៌អីអីចាំនិយាយស្អីស្អីគឺឲ្យវាប្រើសិទ្ធនឹងដោយកុំឲ្យចំណោះ អ្នកណាមួយ សិទ្ធជ្រើសរើសគូសកលណា សិទ្ធជ្រើសរើសគូសកលសិទ្ធយកយកកូនមិនយកកូនអីអានោះសិទ្ធរបស់យើងសិទ្ធនោះណាសិទ្ធចង់ថាឥឡូវ ចង់ធ្វើបន់ចូលឆ្នាំឥឡូវខ្ញុំពេញចិត្តអាថ្ងៃចូលឆ្នាំអីហ្នឹងខ្ញុំត្រូវការធ្វើបន់ខ្ញុំត្រូវការឈប់សម្រាកសិតក្នុងការឈប់សម្រាកអីចឹងឧទាហរណ៍ណាយើងត្រូវហ៊ានថាឥឡូវថ្ងៃហ្នឹងទោះបីឲ្យប្រមាណក៏មិននេះឲ្យបខាត់ខាំងយ៉ាងម៉េចខ្ញុំត្រូវនិយាយហេតុផលអីការប្រើរបៀបហ្នឹងហៅថាប្រើប្រាស់សិតស្លៀកពាក់សម្លៀកបំពាក់ឥឡូវយើងស្រឡាញ់បែបណាយើងសុខចិត្តចំណាយលុយដើម្បីទៅយកសម្លៀកបំពាក់ហ្នឹងមកស្លៀកវាហៅអញ្ចឹងណាដូចនារីនារី គាត់ស្រឡាញ់ហូលស្រឡាញ់ប្រមួងស្រឡាញ់អាវប៉ាក់សិទ្ធនិយាយភាសាជាតិរបស់ខ្លួនឯងនិយាយភាសាជាតិច្រៀងចម្រៀងហ្នឹងហើយសិទ្ធមានសិល្បៈវប្បធម៌របស់ខ្លួនឯងទម្លាក់សន្សំសន្សំអញ្ចឹងទម្លាក់អានឹមអាណានិគមនឹងចុះពីលើស្មាយើងមែនទែនគេយកមកបំពាក់ពីលើយើងដោយអត់ដឹងខ្លួនទេគុណណាហើយយើងថាទេអានឹងធ្វើទៅក្រៃលូមិនចេះជួនកាលយើងធ្វើទៅញាតញោមថាអូធ្វើអញ្ចឹងមិនបានទេធ្វើអីមិនបានទេចុះខ្វះអី អ្នកដែលគេនិយាយនោះថាអូធ្វើអីបានទេញោមមិនហ្នឹងគាត់សារនិយាយហ៎ពេលគាត់ធ្វើអញ្ចឹងថាតស៊ូអូរៀងខ្វែក្រមនឹងប៉ុណ្ណឹងប៉ុណ្ណឹងតតស៊ូជាមួយវៀតណាមមិនអីអីអញ្ចឹងថាបានទេអីចឹងចាឡូវមើលរុស្ស៊ីមើលប៉ុណ្ណាយូក្រែនជាង20 20លានហ្នឹងអានោះ3រុស្ស៊ីជាង100ជាង100ណាហើយសាប់ពីអាវុធមហាអំណាចប្រេងឥណ្ឌានៈទៀតអូស្មန်ទៀតអាវុធទៀត 10លេខ2ប៉ុន្តែអូស្មានហើយអាវុធអស់ហើយនឹងឥន្ធនៈរបស់គាត់ច្រើនធនធាន ធម្មជាតិមានរ៉ែមានអីផ្សេងផ្សេងដទៃទៀតណាប៉ុន្តែវាវាអាស្រ័យនៅលើការយល់ដឹងរបស់យើងណាតើយើង មានសេចក្តីព្យាយាមប៉ុណ្ណាណាពីមួយជំនាន់ទៅមួយជំនាន់ពីមួយថ្ងៃទៅមួយថ្ងៃ នុងទេតើណាហើយគាត់ចេះអារឿងប្រើសិទ្ធិរបស់យើងប្រើ របស់យើងហ្នឹងគឺជា self determination ដែរឧទាហរណ៍ដូចជាយើងប្រើប្រាស់ភូមិឃុំស្រុកកំណើតរបស់យើងហ្នឹងកុំប្រើភាសាយួនអញ្ចឹងណាយើងប្រើភាសាយើងឧទាហរណ៍ថាខ្មែរអឺភូមិអីគាត់ចាស់នៅនោះភូមិបឹងខ្វាយបឹងខ្វាយជ្រោយទឹមគង់សត្វគង់ស្វាយជ្រុំស្វាយជ្រុំអីនោះ អាហ្នឹងការប្រើភាសារបស់យើងទៅគឺជាការប្រើសិទ្ធិរបស់យើងហើយ sale ហ្នឹង sale determination គឺថាយើងប្រើប្រាស់ឥឡូវដូចនេះគេដាក់ជាជាបច្ចុប្បន្នដូចថាគេចង់និយាយនៅក្នុងអឺវិទ្យុទូរទស្សន៍អីរបៀបព័ត៌មានជាទូទៅសកលដើម្បីឲ្យគេងាយយល់គេងាយរកពីព្រោះឈ្មោះនោះមិនមាននៅក្នុងផែនទីយើងប្រើចោះប៉ុន្តែកម្មវិធីរបស់យើងនៅក្នុងប្រៃនៃឧទាហរណ៍ចូលឆ្នាំ2019 ឬមួយកឋិនបនផ្កាយវត្តយើងឬមួយឧទាហរណ៍ពេលអំទូកអបអយនៅផ្សារឃ្លាំងអីចឹងទៅយើងនិយាយភាសាខ្មែរទៅថាឥឡូវកឋិនអត់សមាឥឡូវដូចនៅធម្មជោធម្មជោចឹងយើងនិយាយស្រុកជោញ័រចឹងទៅវត្តនេះវត្តនោះខេត្តដែលឈ្មោះពីដើមយើងនិយាយហ្នឹងណាអត់ដូចវត្តខ្ញុំកណាវត្តជ្រួយទឹមកណ្ដាលអញ្ចឹងភូមិបឹងខ្វៃអឺតំបន់ស្រុកឃុំស្វាយជ្រុំអីចឹងណា ខេត្តស្រុកបៃឆៅខេត្តឃ្លៀងអីចឹងទៅឃ្លៀងខេត្តរតពាំងខេត្តពលាវខេត្តលំហឃ្លៀងចិត្តហាទៅកុំឲ្យភ្លេចជួយញោនដងទឹកហើយស្អីប្រេកយត្រង់ដេហ្នឹងហើយប្រេកយហ្នឹងហើយនិយាយត្រង់ដេត្រង់ដេហ្នឹងក្មេងៗឥឡូវតើនិយាយប្រេកយវាអត់ដឹងគេហៅអញ្ចឹងហើយយើងបង្កើតទៅវិញ បាទរឿងនេះកន្លងមានទូលគុណគុណគ្រូម្ដងយើងក៏មិនសាអីបានពាក្យយើង ចាស់ទុំក៏ប្រើរាប់ពាន់ឆ្នាំមក ស្រាយួនមក300ឆ្នាំមកខ្លាយទៅជាពាក្យយួនហេតុអ្វីមកពីយើងកណាវិជ្ជាតែឆ្ងល់រឿងហ្នឹងណាណាពាក្យនោះភាសានោះជាភាសារបស់យើងតែយើងក៏ថាហៅទៅគេមិនដឹងហេតុអីបានគេមិនដឹងណារឿងអីណាដូចកន្លែងខ្លះគាត់រឿងចំហដូចដូចកណាឃើញថាឥឡូវត្រាគូនៅប្រះប្រះស្រុកមួយស្រុកស្រុកគេហៅស្រុកថ្កូវហ្នឹងណាយួនមកហៅត្រាគូ អានោះវាសរសេរយួននោះមិនចេញឲ្យខ្មែរយើងនោះដាច់ខាត ខ្មែរបងប្អូនយើងនៅក្នុងដាច់ខាតទៅទៅហៅតកូនឹងអាហៅថ្កោថ្កោទៅយូរទៅយួននោះសេទៅសេតកូដែរអើតកោតកោតកោខំបង្ហៅចឹងដែរនិយាយឃើញទៅណាមកអំពីបើវាហៅភាសាដតីខ្មែរខ្មែរព្រមចូលរួមជាមួយណាអត់ធ្វើអត់ទៅ ធ្វើអីក៏មិនទៅដូចជាផ្សារដែកអានយូរយូរទៅផ្សារដែកផ្សារដែកផ្សារដែកផ្សារដែកហ្នឹងផ្សារដែកតាហ្នឹងហើយផ្សារដែកហ្នឹងផ្សារដែកហ្នឹងអាកន្លែងខ្លះវាយើងក៏តរឹងចំហអញ្ចឹងដែរណាថាឡូវឃ្លាំងហ្នឹងនិយាយឃើញទៅសុកត្រាំងហ្នឹងក៏ស្តៀងដែរស្រុកឃ្លាំងហ្នឹងណាស្រុកឃ្លាំងអានោះពីដើមគេហៅ ស្រុកឃ្លាំងហើយគេហៅស្រុកត្រាំងហ្នឹង ឃ្លាំងហើយទៅក៏ពិបាកសេទៅទៅសុកត្រាំងថប់ក្រាំងក្រាំងក្រាំងក្រាំងទៅយូរទៅคลายទៅជាត្រាំងអញ្ចឹងទៅសុកត្រាំងខ្ញុំគណាគិតហ្នឹងគិតនឹងពាក្យហ្នឹងអាចអញ្ចឹងណាទេអញ្ចឹងណាទេប៉ុន្តែយើងត្រូវហឹងចំហថាឥឡូវសំបីតចិនក៏ហៅដែរចិនក៏គាត់ហៅមិនត្រូវដែរឃ្លាំងគាត់ហៅខឡាំងហ្នឹងអាខឡាំងវាអញ្ចឹងណាភាសាហ្នឹងនិយាយអត់ចេញទេណាទេប៉ុន្តែយើងត្រូវតែដាច់ខាតហើយខ្មែរលក្ខណៈពិសេសហ្នឹងគ្រូ ភាសាយើងលក្ខណៈពិសេសមកណាយាយសង្ស្ក្រឹតក៏បានយាយបាលីក៏បានយាយខ្មែរសុទ្ធនឹងក៏បានយាយបើខ្លាខ្មែរបាលីសោះស្ដាប់បានដែរណាបានបាលីលាយខ្មែរក៏បានបាលីលាយសង្ស្ក្រឹតក៏បានបំលែងខ្ចីគេពាក្យយកមកបើជាខ្មែរមកហើយខ្មែរអញ្ចឹងលលូនចង់ទន់ភ្លន់ចង់តឹងចង់មើងម៉ាត់អីគឺថាវាវាមិននៅនឹងវារលូនវាទន់វាអញ្ចឹងណាបាទអូខេ ដូចជាចាប់ហើយអញ្ចឹងភាសាខ្មែរនេះអស់ចាអូខេឥឡូវអរគុណដែរគុណចាស់បានជែកតិចទៅឥឡូវមកមើលសំយោបល់របស់យោបល់លោកចាប់ប្រឡំគុណណាលោកហេងលោកហេងហួតដែរគាត់មកទៀតគាត់មកជួបខមមិនចាច់ជាងគេ លោកហេងហួតហើយពលរដ្ឋខ្មែរក្រម យើងត្រូវតែនាំគ្នាក្រោកតវ៉ាពេលណាដែលពួកយួនពួកយួនវាមករករឿងយើងនាំគ្នាតវ៉ាមួយយួនត្រូវ យកច្បាប់សិទ្ធិមនុស្សខ្មែរជនជាតិដើមមកនិយាយជាមួយយួនបើយួនវាធ្វើបាបយើងក៏រត់តែមាន សង្ឃឹមកាន់តែខ្លាំងត្រឹមត្រូវនោះគឺជាគំនិតដែលត្រឹមត្រូវបំផុតហើយអរគុណលោកហេងហួតគណៈសំអានដងទេពលរដ្ឋខ្មែរក្រមយើងត្រូវតែនាំគ្នា ក្រោកតាវ៉ានៅពេលណាដែលយួនមករករឿងអ្វីក៏ដោយនាំគ្នា តាវ៉ាជាមួយយួនត្រូវយកច្បាប់សិទ្ធិសិទ្ធិមនុស្សខ្មែរជនចិត្តដើមយកមកនិយាយជាមួយយួនបើយួនវាធ្វើបាបយើងយើងក៏មានសង្ឃឹមកាន់តែខ្លាំងតែអាវុធរបស់យើង គឺការកាមេរ៉ាថតណានឹងអាវុធរបស់យើង គឺកាមេរ៉ាថតបង្ហោះអោយអន្តរជាតិបានឃើញព័ត៌មានអឺពិតពិតបានលឿនណាស់នឹងអឺនោះគឺការពិត លោកហេងហួតបានយល់ច្បាស់លាស់អំពីចំណុចនៃការផ្សព្វផ្សាយហើយនឹងអធិពលរបស់ ផ្នែកព័ត៌មាន ពីព្រោះដោយព្រះអង្គគ្រូតែងនិយាយមួយខ្ញុំកណាដែរថាជាអំណាចទី4ជាការពិតបន្ទាប់ពីអំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិតុលាការ គឺមកដល់អំណាចព័ត៌មាននឹងហើយណាជាអំណាចទី4ហើយ អំណាចនេះបច្ចុប្បន្នមានមេឃជាជាកន្លែងផ្ទុកណាមេឃទាំងមូលហ្មងផែនមេឃហ្នឹងណានិយាយពីរឿងផែនមេឃហ្នឹងមានលក្ខណៈអស្ចារ្យបងគ្រូណាទេពីដើម ប្រកតិតិនយើងគេយកផែនមេឃទាំងមូលធ្វើប្រកតិតិនយកផ្កាយណាយកផ្កាយយកប្រច័នយកព្រះអាទិត្យ ផែនមេឃពេលថ្ងៃយ៉ាងម៉េចផែនមេឃណាអឺពេលមន់ល្ងាវគេមើលកន្លែងណាដែលគេដឹងថាមន់ល្ងាវអញ្ចឹងណាគេហៅយកផ្កាយព្រឹកដូចសម័យជីកស្រះស្រីស្រះប៉ោះអីអញ្ចឹងជែងគ្នាអំពីរឿងផ្កាយព្រឹកផ្កាយអីហ្នឹងលោកតាលោកតាយើងហ្នឹងឃើញតាយាយយាយលើកគោមឡើងហ្នឹងអូផ្កាយព្រឹករះចាញ់បោកយាយយាយចូលទៅដឹងយាយយាយតលឡៅនឹងទៅយាយយាយគាត់ឆ្លាតណា ឈប់មិនចង់ចូលទៅដណ្ដឹងមនុស្សប្រុសទៀតទៅលើកគោមឡើងរៀងដូចផ្កាយអញ្ចឹងហើយលោកតាយើងត្រង់ដូចហត់ហត់សក់សក់ជអង្គុយសម្រាទៅក៏លេចទៅខាងចុងខាងនោះថាឃើញផ្កាយព្រឹកគឺនាំគ្នាសម្រានអស់ទៅហើយអត់ព្រមធ្វើវល់លួចមើលគេវល់លួចគេចាញ់និយាយទៅឡៅនោះទៅលើកចំនួនលើកអីចូលតលឹងគេ36មុខនោះទៅឡៅនោះទៅណារឿងអញ្ចឹងហើយអរគុណលោកហេងហួតដែលបាន ចូលមកចូលរួមក្នុងកិច្ចការហ្នឹងបាទបានចូលរួមយោបល់ច្រើនបាទអឺគាត់យុវជនខ្មែរក្រមចោលប្រវត្តិសាស្ត្រអសរសាស្ត្រនិងសាសនា ត្រូវម្ដោះគំនិតឲ្យដល់កូនចៅយើងតថ្ងៃពុកសម្រាប់ដើរតនឹងហើយដើម្បីស្វែងរកជាតិដើម្បីស្វែងរកជាតិឲ្យឃើញ យើងត្រូវដើររកក្នុងភាសាមួយគឺថាយើងរកជាតិឲ្យឃើញ បានយើង រក នៅទឹកដីឃើញអញ្ចឹងណាកូនរកជាតិហ្នឹងតើយើងរួមមនុស្សដបងទី យើងរកជាតិសិន ហើយជាតិរបស់យើងហ្នឹងគឺមនុស្សយើងនឹងឯងថាឥឡូវណា ជាតិខ្មែរគឺទៅរមនុស្សខ្មែរឃើញអស់មនុស្សខ្មែរក្រោមមនុស្សខ្មែរលើ មនុស្សខ្មែរកម្ពុជាមនុស្សខ្មែរកដាលអញ្ចឹងណាណា មកកដាលនឹងបានន័យថានៅទីនៅប្រជាណាចក្រកម្ពុជាបច្ចុប្បន្នហ្នឹងខាងលើយើងសំដៅទៅលើទឹកដីម្ដុំសុរិនបុរីរាមស៊ីសាកេតនគររាជអីហ្នឹងណាហ្នឹងមកពីយើងសំដៅទៅលើដងទន្លេមេគង្គនោះទន្លេមេគង្គដែលហូរពីភ្នំហេមពៀនមកទីបេមកចាក់ចុះមកហូរហែទៅឆ្លងកាត់ស្រុកថៃហ្នឹងណា លេខស្រុកលាវស្រុកអីហើយបណ្ដាលកម្ពុជាយើងបណ្ដាលកម្ពុជាក្រោមក្រោយអញ្ចឹងអាក្រោមក្រោយគេទៅតាមពាក្យប្រាំងប្រាំងគេហៅបាសដូចកម្ពុជានោះគេហៅណាក្រោមគេប៉ុតទេណានៅខាងក្រោមគេប៉ុតកម្ពុជាខាងក្រោមកម្ពុជា ទឹកលិចហ្នឹងគុណណាទៀបកម្ពុជាទៀបអូខេអញ្ចឹងវាអត់មានសំណួរអីទេអាហ្នឹងយើងបញ្ចប់ហើយ1ម៉ោងបានហើយ បាទអញ្ចឹងពីព្រោះចូលឆ្នាំបងប្អូនយើងកំពុងតែទទួលទានអាហារអីហើយជួបជុំគ្រួសារគឺតែចឹងគាត់ណាពួកគេជាប់តាំងពីប៉ុនគ្រីស្មាស់មកហើយអាងែកហ្នឹងគេទៅមើលកញ្ជួចមើលអីអ្នកខ្លះទៅមើលកញ្ជួចផងមិនដឹងណាតែមើលពេញនៅតាមមាត់សមុទ្រណាថ្ងៃនេះនៅតាមមាត់សមុទ្រនៅអាហាបឺប្រិចអីហ្នឹងយប់ហ្នឹងបាញ់កញ្ជួចពេញបន្ទុកហើយអូព្រះអង្គគ្រូដាក់សញ្ញាកញ្ជួចហ្នឹងទៅហើយ ណា2023បាញ់ហើយបាទហើយនៅ KKCC ដាក់ជ្រួចហើយណាអញ្ចឹងសូមអោយពន្លឺនៃដំណើរជីវិតរបស់យើងប្រៀបដូចជាភ្លើងកញ្ជួយចឹងដែរណារបែកផ្សាយនឹងគឺជានិមិត្តសញ្ញាមួយថាប្រព័ន្ធផ្សព្វផ្សាយនឹងនឹងមានពលឺទៅលើមេឃចឹងដែរណាហើយរំពឹងថា ទេវតាដែល ទទួលនៅទទួលបានយល់ថា channel នេះគឺជា channel ដែលផ្សាយប្រកបទៅដោយសេចក្តីបរិសុទ្ធហើយសំទេវតាទាំងអស់ហ្នឹងដែលដែលរស់នៅអាស្រ័យនៅបុណ្យរបស់ខ្លួនពីជាតិមុនអាស្រ័យតែបៃតេជាអាហារសពគ្រប់បែបយ៉ាងហ្នឹងជួយផ្សព្វផ្សាយនៅតំណឹងហ្នឹងឲ្យដល់បានទលំទលាយឲ្យដល់យុវជនយើងឲ្យយុវជនយើងទទួលបាននៅចំណេះដឹង ថ្មីថ្មីបន្ថែមទៀតណាបងគ្រូអូខេណាអរគុណហើយអញ្ចឹងកម្មវិធីរបស់យើងនៅសល់4នាទីទៀតនិយាយណាអត់សិនបានគ្រប់1ម៉ោងណាគ្រប់ម៉ោងអឺចំពោះការចូលរួមផ្សព្វផ្សាយហ្នឹងគឺ មានចូលបងប្អូនយើងកុំអោយកំណាញ់ឧទាហរណ៍ថាយើង ទៅសៀយើងសៀទៅសៀទៅយើងចុចសៀចែកម្លែកទៅមិត្តភ័ក្ដិច្រើនទៅបានអត់ដែរហើយ ជាពិសេសគឺ subscribe YouTube បានបានគ្រប់គ្នាបានចូលមើលហើយជួយមេត្តាជួយ subscribe ឲ្យបានគ្រប់គ្រប់គ្នាទៅអឺពីព្រោះ YouTube ហ្នឹងគឺជាមានវ័យមានគេហៅថាមាន ផលប្រយោជន៍ច្រើនណាស់ពីព្រោះហ្នឹង website ដល់ដល់ក្រេដេកហ្មងគូណាគណាគណាណាដល់ដល់ផ្ទះហ្មងពីការកណ្ដាបើកនៅក្នុងបាតដៃបាតដៃណានៅក្នុងបាតដៃណានឹកឃើញជំនៀងរបស់លោកសិនស៊ីសមុទ្រទៀតណាតែប៉ិត ចាស់ចាស់នោះមានតែជាទាំងអស់ទាំងលោក សង្សរុនគាត់សម្ដែងនៅ ក្នុងល្ខោនបាសាក់ណាលោកជ័យជេកម៉ាចហើយលោកស៊ិនស៊ីសមុទ្រលោកជ័យអឹមរស់រៃសុធាហុយមៀអីហ្នឹងលោកស៊ិនស៊ីសមុទ្រគាត់ជាងចម្រៀងមួយដែលថាទៅជារបៀបមនោសញ្ចេតនាដូចទៅចែកចង់ដៃគួរគាត់ថាភ្នំពេញនៅក្នុងហោប៉ៅបង ណាអញ្ចឹងណា បានន័យថាភ្នំពេញនៅក្នុងកប៉ៅគាត់ហ្នឹងគាត់ចង់ទៅតាណាក៏បានដែរចង់ទៅកន្លែងណាគាត់ស្គាល់ទាំងអស់មើលគន់មើលអីនៅតាណា ទីបំផុតគាត់ថាស្អីអឺមិនបងគាត់ថាចង់ទៅមើលគន់កន្លែងនេះកន្លែងនោះជីឡាននេះឡាននោះដល់ក្រោយគាត់ថាឬមួយក៏ជីស្ក្លោដល់ចុងក្រោយគាត់បើ បើធ្វើអញ្ចឹងជីឡានអញ្ចឹងអីជីសក្លូអាចជីសក្លូហ្នឹងអឺគេហៅថាអារបៀបកំ pl ែងតិចអីបន្តិចជំនាញហ្នឹងសក្លូមកស្រីស្រីណាអូខេមិនបងគាត់និយាយកន្លែងអស់ចាអស់ចាអញ្ចឹងទៅហើយដល់ក្រោយមកគាត់និយាយថាឬមួយក៏ចង់ជីសក្លូបាននេះតែគាត់ស្អាមានលុយអញ្ចឹងខ្លួនពេញក្នុងហោប៉ៅបងឥឡូវអា channel ហ្នឹងក្នុង បាតដៃបាតដៃមានណាក្នុង បាតដៃហើយចង់សិក្សាអីក៏បានចង់រៀនស្អីក៏បាន ចឹងជារឿងមួយផ្ដល់នូវចំណេះដឹងអស្ចារ្យហើយការសិក្សារៀនសូត្រឥឡូវដូចយើងនិយាយរំលឹកយុវជនយើងយុវជនយើងដឹងហើយប៉ុន្តែញាតិញោមមួយចំនួនទៀតអឺដូចអ្នកខ្លះអត់ដឹងទេឥឡូវទីហោថាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើម យើងចង់រករនៅណាយើងចូល Google យើងថៃភិញជាអក្សរខ្មែរចូលក្នុង YouTube đó ណាថៃភិញជាអក្សរខ្មែរគុណវាចេញអត្ថបទហ្នឹងហើយថាឥឡូវ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមណាចេញមកសរខ្មែរនឹងคลิกព្រឹបទៅចេញមកហ្មងអសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិស្តីពីសិទ្ធិមនុស្សអន្តរជាតិចេញមកហ្មងសេចក្តីប្រកាសឆ្នាំ1948ហ្នឹងអបើយើងចង់ថៃភិញអង្គចង់បានជាឯកសារអង់គ្លេសថៃភិញភាសាអង់គ្លេសនិយាយរួមចង់បាន ភាសាអីថៃភិញភាសានោះថា human right ណា human right ទៅឃើញ human right declaration នេះចឹងទៅ UDHR ហ្នឹងណាណាហើយបើអង់គ្លេសខាងសិទ្ធិជនជាតិដើម UN DRIP អញ្ចឹងណាណាចឹងទៅឃើញហើយហើយងាយងាយរឿង យើងចង់ search ឆេញនៅអីអី Google នេះជាពិសេសនៅក្នុង YouTube យល់ពាក្យអីច្បាស់លាស់យើងមិនសូវយល់អំពីរបៀបប្រើប្រាស់ទូរស័ព្ទឬក៏របៀបសិក្សាពី YouTube សិក្សាភាសាអង់គ្លេសភាសាខ្មែរភាសាបារាំងចិនអង់គ្លេសអីខ្ញុំកណាឃើញច្រើនអរឿងមួយខ្ញុំកណាទៅមិនឃើញពីថ្មីថ្មីនេះពី3ថ្ងៃនេះឯងខាងរាជបណ្ឌិតសភាកម្ពុជាយើង នៃព្រះរាជាណាចក្រកម្ពុជានឹងចេញប្រព័ន្ធមួយឲ្យប្រើប្រាស់វចនានុក្រមតាម software អឺមានលោកបណ្ឌិតសុកឌូចហ្នឹងគាត់ប្រកាសប្រើសារលបង3ខែមុន ដើម្បីចង់ដឹងមើលតើ software ដែលសរសេរនៅក្នុងជាណែសមិទ្ធផលនៃរាជបណ្ឌិតសភាហ្នឹងចាត់ចែងហ្នឹងមានប្រសិទ្ធភាពយ៉ាងណា ខ្ញុំកណានឹងមើលនៅ software ហ្នឹងហើយចង់ចូលទៅ load download យកមកប្រើប្រាស់សាកល្បងមើលដែរបើញញញោមហើយយុវជនយើងចង់ប្រើប្រាស់នៅ វចនានុក្រមអឺខ្មែរហ្នឹងដែលផ្សព្វផ្សាយដោយរាជមន្ត្រីសភាកម្ពុជាហ្នឹងប្រហែលសប្តាហ៍មុននេះគាត់ប្រកាសឲ្យសាកល្បងប្រើប្រាស់ទៅដូចជា ចាប់ផ្ដើមពីថ្ងៃទី27អីចឹងណាទេណាប្រហែលថ្ងៃហ្នឹងអី2 3ថ្ងៃហ្នឹងអីមកដល់ថ្ងៃនេះ31ណា4 5ថ្ងៃហ្នឹងអីអរគុណអញ្ចឹង ចឹងសូមជូនពរលោកលោកស្រីនិងកញ្ញាជាពិសេសគុណចាស់ពធារានធារៈគ្រប់ព្រះអង្គជួយឆ្នាំចាស់ផ្លាស់ជួយឆ្នាំថ្មីនាំមកដូចសេរីសុខដីជាយមង្គលបរិសុខដល់គុណចាស់គ្រប់ព្រះអង្គហើយញាតិញោមបរិស័ទទាំងអស់បានជួបតែនឹងសុខចម្រើនគុណចាស់មានជូនពរយ៉ាងណាពេលណាសូមប្រកេតពរគុណចាស់គ្រប់ព្រះអង្គហើយជូនពរញាតិញោមសូមបានសេចក្តីសុខសេចក្តីចម្រើនរីករាយឆ្នាំថ្មី ហើយសង្ឃឹមថាក្នុងឆ្នាំ2023ខាងមុខនេះអឺបន្តការសិក្សារៀនសូត្រហើយទទួលបាននូវបទពិសោធន៍ថ្មីថ្មីនៅក្នុងជីវិតអ្នករកស៊ីទាំងអស់សូមឲ្យបានជោគជ័យនៅក្នុងបររកស៊ីទាំងការងារចិញ្ចឹមជីវិតសូមឲ្យមានសេរីសួស្តីកូនចៅ ក្នុងក្រុមគ្រួសារបានសេចក្តីសុខសប្បាយឆ្លងកាត់នៅឧបសគ្គនៃជំងឺ Covid 19 ទោះបីរោគថ្មីរោគចាស់ហើយក៏ដោយរូបមន្តថ្មីរូបមន្តចាស់ហ្នឹងគឺថាបន្តព្យាយាមសិក្សាថែទាំសុខភាពឲ្យបានជោគជ័យគ្រប់គ្រប់គ្នានៅក្នុងបញ្ហាជីវិតបាទហើយឆ្នាំចាស់កំណត់ចាស់យ៉ាងណាចំចាស់កម្រិលយ៉ាងម៉េចហើយកំណត់ដែលមិនសូវល្អយ៉ាងណាយើងអភិវឌ្ឍឆ្នាំថ្មីឡើងវិញហើយកំណត់គេហៅថាកំណត់គេហៅ GS ចង្អល់យ៉ាងណាសូមបើកតលេឆ្នាំថ្មីហើយលះបង់កំណត់ចាស់ចាស់ចោល clean up ផ្ទះសំបែងជាពិសេសគឺអាខួរក្បាលយើងឲ្យស្អាតមានស្រីសួស្រីជំរះជំរះជំរះបោកគក់ចិត្តរបស់យើងដាក់ចោលអាឆ្នាំចាស់ហើយថាថ្មីយើងត្រូវឃ្លានឲ្យស្អាតយើងត្រូវអាប់ដេតឲ្យស្អាតទៅមកហើយកុំយកអារឿងចាស់យកមកជជែកគ្នាច្រើនពេកយកតែរឿងល្អល្អយកមកដើម្បីអភិវឌ្ឍខ្លួនយើងរឿងដើម្បីអភិវឌ្ឍតនិយាយពីរឿងបញ្ហាអនាគតហើយយើងត្រូវធ្វើអីក្នុងថ្ងៃស្អែកទៀតហ្នឹងមិនប្រងហើយរឿងកន្លងហើយគាត់ទៅអ្នកឥឡូវនិយាយរឿងហ្នឹង ប្រសិនបើយើងកើតទុកចំពោះអតីតកាលគឺយើងកើតទុកជាមួយនឹងសញ្ញាណាការចងចាំណាទេអត់ប្រយោជន៍ទេអត់ប្រយោជន៍កើតទុកជាមួយនឹងអនាគតគឺជាការកើតទុកដែល ចំពោះរឿងដែលមិនទាន់មកដល់តែត្រូវគិតអំពីរឿងបញ្ហាដែលយើងកំពុងតែប្រឈមរាល់ថ្ងៃនេះដោះស្រាយពីម្សិលមិញ គឺជាចំណុចមួយ ដែលយើងត្រូវទុកជាមេរៀនហើយកុំឈឺចាប់ជាមួយអតីតកាលឈឺចាប់ទៅជាមួយអតីតកាលมันឃើញមានប្រយោជន៍អីទេគ្រាន់តែជាការឈឺចាប់ជាមួយនឹងការចងចាំតែប៉ុណ្ណឹងទេណាយើងឈឺចាប់ជាមួយរឿងដែលមិនត្រូវឈឺចាប់អូខេនឹងបើឈឺចាប់មួយអតីតកាលណាហើយឈឺចាប់ជាមួយរឿងអនាគតគឺជារឿងឈឺចាប់ជាមួយរឿងដែលមិនតមកដល់យើងព្រោះមិនដឹងថាថ្ងៃនោះយ៉ាងម៉េច ត្រូវតែប្រឈមមុខជាមួយនឹង reality ណាបច្ចុប្បន្នភាពរឿងដែលកំពុងកើតឡើងចំពោះយើងតែបទពិសោធន៍កន្លងមកត្រូវធ្វើជារឿងដែលសម្រាប់កែប្រែធ្វើឲ្យចម្រើនក្នុងថ្ងៃស្អែកឬមួយម៉ោងបន្ទាប់នេះណារឿងអតីតកាលគឺកាលដែលកន្លងផុតទៅហើយរឿងអនាគតកាលគឺយើងកុំតឹងកុំរឿងមិនតាមមកដល់មិនតាមមកដល់យើងកុំកុំសោកស្ដាយកុំលោះឡាយណាពេលហើយសំខាន់គឺបច្ចុប្បន្នភាពយើងធ្វើឲ្យបានល្អ យើងនឹងបានទាំង3កាលអតីតក៏ល្អបច្ចុប្បន្នក៏ល្អក៏អនាគតក៏ល្អអូខេសំខាន់បច្ចុប្បន្នអូខេអរគុណច្រើនសូមថ្វាយបង្គំលានិងសូមចម្រើនពរលាអរគុណច្រើន